Bismillahirrahmanirrahim. Alhamdulillah wassalatu wassalamu ala Rasulillah. Amma ba'd. Assalamualaikum warahmatullahi wabarakatuh. បងប្អូនឥស្លាមជាទីគោរពតើយើងគួរចេញហ្សាកាត់ហ្វីត្រាស់ជាលុយឬក៏ជាអាហារយ៉ាមុននឹងចូលទៅដល់ប្រធានបទឬក៏មសាឡានេះយើងគួរដឹងអំពីធាតុដើមនៃហ្សាកាត់ខ្ញុំសូមលើកឡើងបន្តិច អឺនៅក្នុងហូកុំអ៊ីស្លាមដែលទ្រព្យសម្បត្តិដែលយើងត្រូវចេញសកាត់ដែលគេឲ្យឈ្មោះថាអលអមវ៉ាលហ្សាកាវីយ៉ាទ្រព្យសម្បត្តិសកាត់ទ្រព្យសម្បត្តិសកាត់ហ្នឹងមានន័យថាអឺប្រភេទនៃទ្រព្យសម្បត្តិដែលហូកុំសារ៉ាជំរុញឲ្យយើងបញ្ចេញសកាត់មានន័យថាមិនមែនគ្រប់តែសម្បត្តិឲ្យតែសម្បត្តិរបស់យើងទៅចេញសកាត់នោះទេដូចជាយើងមានដីរាប់ដីស្រែរាប់ហិតតាក៏យកទៅចេញសកាត់ដីដែរ តើតើយើងលក់បានលុយចឹងចេញសកាត់លុយចឹងអង្វាលហ្សាកាវីយ៉ាទ្រព្យសម្បត្តិហ្សាកាត់ហ្នឹងមានដូចជាអឺដូចជា الذهب والفضة មាសហើយនិងប្រាក់ដែលនៅសម័យនេះគឺយើងមានលុយដើរតួជាមួយនឹងមាសហើយនឹងប្រាក់អញ្ចឹងសកម្មរបស់វាត្រូវចេញជាតម្លៃមាសហើយនឹងប្រាក់ហ្នឹងឬក៏ចេញជាលុយដែលយើងមានហើយ សកាត់ទៀតដូចជាសត្វពាហនៈដែលមានអូតគោក្របីហើយនឹងពប៉ែជាមក្រៅពីនេះគេអត់ចេញសកាត់ទេដូចជាសេះដូចជាកងានមន់ទីទោះបីជាយើងមានកសិដ្ឋានមន់ច្រើនប៉ុណ្ណាក៏យើងអត់ចេញសកាត់ដែរអញ្ចឹងសកាត់សត្វមានគោក្របីអឺពប៉ែជាមហើយនឹងសត្វអូត អញ្ចឹងនៅពេលដែលយើងដកសកាត់អំពីសត្វពាហនៈរបស់យើងគឺនៅពេលដែលយើងមានគោត្រូវចេញសកាត់គោពេលដែលយើងមានពពែដល់ចំនួនត្រូវចេញសកាត់40បាល់ត្រូវចេញសកាត់ពពែចាលើកលែងតែសត្វអូទេដែលចំនួនតិចប្រាំងក្បាលគេឲ្យចេញពពែចំនួនមានន័យថាសត្វពាហនៈត្រូវចេញសកាត់ជាសត្វពាហនៈហើយមានទៀតទ្រព្យសម្បត្តិដែលត្រូវចេញសកាត់ដូចជាអល់ខរិចមីនអល់អអ្វីដែលចេញពីដី ដែលភាគច្រើនរបស់យើងនេះដំណាំដំណាំដែលយើងដាំដុះដែលផ្ដោតសំខាន់ទៅលើភាគច្រើនគឺស្រូវមានន័យថានៅពេលដែលយើងធ្វើស្រែបានស្រូវគឺយើងចេញសកាត់ស្រូវដូច្នេះមានន័យថាសកាត់ដែលអល់ឡោះតាឡាដាក់មកនេះបើសកាត់គោយើងមិនអាចចេញជាលុយបានទេណាលក់គោឬក៏យកលុយចេញហើយយកចែកទៀតបានទេត្រូវដកកូនគោមួយឆ្នាំឬពី2ឆ្នាំទៅចេញសកាត់បើប៉ប៉ែ យើងត្រូវយកប៉ប៉ែនឹងចេញសង្កាត់មកក្បាលហ្នឹងទៅហើយបើស្រូវក៏យើងត្រូវយកស្រូវនឹងចេញសង្កាត់ទាំងដែរមានន័យថាទ្រព្យសម្បត្តិណាដែលត្រូវដកសង្កាត់ប្រភេទសង្កាត់អ្វីគឺចេញសង្កាត់ហ្នឹងដូច្នេះយើងមើលសង្កាត់ពិត្រាដល់ហើយសង្កាត់ពិត្រាតើជាសង្កាត់ប្រភេទអ្វីសង្កាត់ពិត្រាយើងដឹងទាំងអស់គ្នាហើយ ទាំងដែលអ្នកថាចេញជាលុយ ក៏ដោយគឺសត្វតែដឹងថា zakat fitrah នេះគឺជា zakat ដែលនប៊ីសល្លឡោះអាឡៃសាឡាំជំរុញឲ្យចេញជាលក្ខណៈអាហារជាក់ស្ដែងយើងមើលក្នុងរាវយ៉ាត់ប៊ូខារីអំពីអប៊ីសាអ៊ីដអលខូឌរីរ៉ាឌីយ៉ាឡោះអានហ៊ូដែលគាត់បាននិយាយថា كنا نخرج في عهد رسول الله صلى الله عليه وسلم يوم الفطر صاعا من شعير أو صاعا من آه صاعا من طعام كنا نخرج في عهد رسول الله صلى الله عليه وسلم يوم الفطر صاعا من طعام من يوم طعام គាត់ថាយើងចេញ أم بي أها وكان طعامنا يومئذ الشعير والتمر والعقط ហើយអាហាររបស់យើងនៅពេលនោះអាប៊ូសាអ៊ីតអល់ខូឌរីគាត់បញ្ជាក់ថាអាហាររបស់យើងនៅសម័យកាលនោះឬក៏នៅពេលនោះគឺស្រូវសាលីផ្លែលម៉ើឬទឹកដោះគោស្ងួតទឹកដោះគោក្រៀមអញ្ចឹងនៅក្នុងសម្ដីរបស់អាប៊ូសាអ៊ីតអល់ខូឌរីនេះគឺបានបញ្ជាក់ឲ្យយើងដឹងថាអ្វីដែលយើងត្រូវចេញសកាត់នៅសម័យរ៉ាស៊ូលឡោះសាហាបាត់ ហើយនឹងរ៉ាស៊ូលឡោះសាហាបាត់នៅសម័យរ៉ាស៊ូលឡោះដែលចេញហ្សាកាត់ពីត្រាំងគឺជាអាហារមួយកន្តាំងជាអាហារមួយកន្តាំងហើយដូច្នេះបានជាយើងដឹងថាឲ្យតែប្រភេទអាហារដែលចេញហ្សាកាត់គឺមួយកន្តាំងសម្រាប់ហ្សាកាត់ពីត្រាំងអញ្ចឹងនេះគឺជាអាសាល់នៃការចេញហ្សាកាត់ពីត្រាំងគឺជាអាហារសម្រាប់ តំបន់ឬក៏ប្រជាជនណាមួយដែលជាអាហារសម្រាប់ហូបប្រចាំថ្ងៃចំអែតប្រចាំថ្ងៃហ្នឹងគឺយកអាហារហ្នឹងចេញជា zakat fitrah ណាអឺចំណុចមួយទៀតបើយើង មើលទៅលើ madhab madhab ដែលត្រូវចេញ zakat fitrah ជាលុយនិងជាអាហារយើងឃើញថាអឺ madhab 3ក្នុងចំណោម madhab 4មាន madhab Shafi'i Maliki ហើយនិង Hanbali គឺមិនអោយចេញសកាត់ពីត្រាស់ជាតម្លៃនោះទេជាលុយនោះទេសកាត់គឺមិនអាចចេញជាលុយនោះទេ លើកលែងតែមធ្យមមួយគឺមធ្យមហានាហ្វីដែលអាចឲ្យចេញសកាត់ជាតម្លៃបានបើសូម្បីជាសកាត់ដែលយើងលើកឡើងបាញ់មិញគោក្បីឬក៏សកាត់ផ្សេងផ្សេងក៏ដោយអាចចេញជាតម្លៃបានទាំងអស់អញ្ចឹងមានន័យថាមធ្យមភាកច្រើនគឺ3មធ្យមគឺសត្វតាជំរុញឲ្យយើងចេញសកាត់ពីត្រាស់ជាអាហារ ជាអាហារដែលយើងទទួលទានឬបរិភោគរាល់ថ្ងៃដូច្នេះមានន័យថាដើម្បីធ្វើអ៊ីបារ៉ាត់មួយនេះឲ្យត្រឹមត្រូវ តាមសុនណះនប៊ីសល្លោះអាឡៃហ៊ីវសាឡាំដោយនៅសម័យកាលរ៉ាស៊ូលឡោះដោយដែលសាហាបដែលដែលបានធ្វើគឺយើងគួរតែចេញសកាត់ពិត្រាជាអាហារដែលអាហាររបស់ពួកគាត់ពេលនោះដូចជាអប៊ីសាអ៊ីដអល់ខូឌរីគាត់ថាវកានតាអាមណាយូមអ៊ីឌិនអស្សាអ៊ីរូ វត្តមរវលអកេតូណាអាហាររបស់ពួកគាត់នៅពេលនោះគឺស្រូវមានស្រូវសាលីមានផ្លែលម៉ើមានទឹកដោះគោស្ងួតឬក៏ទឹកដោះគោដែលគេចំអិនទុកវាក្រៀមទៅជាអាហារអញ្ចឹងដល់ឡែកអាហាររបស់យើងនៅបច្ចុប្បន្នគឺអង្គបាយស្រូវភាគច្រើនគឺអង្គហ្នឹងហើយនៅតំបន់អាស៊ីឬក៏ហ្នឹងហើយតំបន់របស់យើងគឺហូបបាយអញ្ចឹងជាអាហារ ជារឿងដែលអាហ្វដលបំផុតជារឿងដែលល្អបំផុតហើយយើងត្រូវចាំថាវាគឺជាអ៊ីបារ៉ាត់មួយសម្រាប់យើងជួនកាលយើងមិនចាំបាច់ថា ការណាយើងធ្វើនេះត្រូវជាមួយនឹងអ៊ុលម៉ានេះឬក៏មុស្លាហានេះប្រយោជន៍ដល់អ្នកក្រចេះចោះយើងមិនគិតគិតថាវាជាអ៊ីបារ៉ាត់របស់យើងណាវីប្រើយើងធ្វើយ៉ាងម៉េចណាសុនណាធ្វើយ៉ាងម៉េចយើងធ្វើឲ្យត្រូវសុនណាយើងធ្វើឲ្យត្រូវទៅតាម របៀបនៃអ៊ីស្លាមដែលរ៉ាស៊ូលឡោះដែលរ៉ាស៊ូលឡោះសឡោះអាឡៃស្លាមចង់បានគឺជារឿងដែលល្អសម្រាប់យើងហើយជួនកាលអ្នកអ្នកមួយចំនួនគិតថាហេតុផលអ្នកដែលចេញសកាត់ជាលុយហ្នឹងគិតថាវាប្រយោជន៍សម្រាប់អ្នកក្រច្រើនជាងហើយគិតថាអង្គហ្នឹងអត់សូវមានអ្នកចង់បានទេអាគំនិតទាំងមួយ គឺបើយើងគិតឲ្យឲ្យបានល្អិតល្អន់ទៅវាជាគំនិតដែលជួយខ្លួនឯងបើថាជួយខ្លួនឯងដើម្បីស្រួល តាមពិតខ្លួនឯងដែលទៅចេញសកាត់ហ្នឹងខ្ជិលញ៉ឹងអង្គខ្ជិលវល់ខ្ជិលថ្លឹងញ៉ឹងទៅវាធ្ងន់ដឹកម៉ូតូអីទៅវាពិបាកហើយលុយនេះវាស្រួលហូតពីហោប៉ៅមកឲ្យណាហើយជួនកាលបាញ់តាម account ABA AC ណាអីហ្នឹងបាញ់តាម account ឲ្យតតគ្នាចឹងទៀតទៅអញ្ចឹងយើងឃើញថាបាត់អត្តសញ្ញាណអ៊ីស្លាមវាអត់មានទេការចេញសកាត់វាត្រាស់ដើមឡើយយើងឃើញថាកាន់អង្គពីផ្ទះមួយទៅផ្ទះមួយដើរ ខ្វាត់ខ្វែងគ្នាប្រងព្រាតដែលមើលទៅហាក់ដូចជាកក្រឹកកក្រែងដែលបង្ហាញអំពីអត្តសញ្ញាណរបស់អ៊ីស្លាមយើងប៉ុន្តែដល់ពេលចាញ់ចលុយហ្នឹងហុតឲ្យហុតឲ្យស្ងាត់ស្ងាត់បាញ់តាម account ឬក៏ wing ឲ្យចឹងទៅគឺមានចឹងវាបាត់អត្តសញ្ញាណរបស់អ៊ីស្លាមមួយដែរចំណុចទី1ចំណុចមួយទៀតដែលថាវាវាល្អសម្រាប់អ្នកក្រីក្រនេះតាមពិតអឺដែលគិតថាអ្នកក្រីក្រអត់ចង់បានអង្គទេចង់បានលុយអាហ្នឹងយើងវាក៏មិនត្រូវមិនត្រឹមត្រូវទាំងស្រុងដែរយើងឃើញហើយខែរ៉ម៉ាដន គេចែកអំណោយចែកអំណោយណាចែកអំណោយអឺគេចែកអង្គ10គីឡូឬក៏អីហ្នឹងសួរថាគាត់សុបាយចិត្តប៉ុណ្ណាសុបាយចិត្តទទួលយកអំណោយត្រីខកំប៉ុងជាអាហារដែលគេគេឲ្យសម្រាប់ខែរ៉ូម៉ាដនហ្នឹងហើយសុខចិត្តឈរហាលក្តៅតម្រង់ជួរឈរហាលក្តៅទទួលអំណោយណាកន្លះម៉ោងមួយម៉ោងក្តៅទាំងបួសសុខចិត្តដើម្បីអីដើម្បីបានអង្គបានអាហារហូបខែរ៉ូម៉ាដន ចឹងគាត់សប្បាយរីករាយកន្លែងនោះមួយបញ្ជាក់ឲ្យគេឃើញថាមិនមែនមិនចង់បានអង្គនោះទេមិនមែនមិនចង់បានអាហារនោះទេហើយអាហារនឹងអង្គទុកបានយូរទៀតឲ្យផ្ទះអ្នកដែលក្រីក្រកាលណាមានអង្គស្តុកទុកគឺមានស្បៀងស្តុកទុកគឺកាត់កាត់បន្ថយនៅកង្វល់បានច្រើនបំផុតខុសពីផ្ទះអត់មានអង្គនៅគិតថាអស់អង្គហ្នឹងមិនដឹងជាបានលុយណាទិញអង្គទៀតជួយការរក រកធ្វើមិនបានកទៅប្រដាក់គេទៅដាក់ខែអីណាយកអង្គមកបន្ថែមទៀតតែបើសិនជាមានអង្គត្រៀមទុកនៅផ្ទះហើយគឺកាត់បន្ថយនូវភាពកង្វល់បានច្រើនអានេះចំពោះអ្នកក្រលើកលែងតែយើងចេញសកាត់វាត្រាស់នឹងមិនចំកលែងរបស់វាយើងចេញសកាត់វាត្រាស់នឹងមិនអោយទៅអ្នកកាន់អ្នកក្រឬក៏មិនទៅទៅអោយអ្នកដែលមិនមិនត្រូវការណាទៅអោយអ្នកដែលមិនត្រូវការយើងដឹងថា អ្នកក្រស្អីក៏ត្រូវការដែរជាពិសេសគឺអាហារនេះតែម្ដងស្បៀងដើម្បីបំរុងទុកហ្នឹងគឺគឺគាត់ត្រូវការតែម្ដងខុសពីអ្នកដែលមិនសូវក្រអ្នកដែលមិនសូវក្រគឺស្បៀងគាត់មានហើយគាត់គិតថាក៏មានហើយនៅផ្ទះចង់បានលុយអញ្ចឹងមានន័យថាលើកឡើងកលៈទេសៈដែលយើងចាញ់សកាត់ពិត្រាស់មិនចំកលែងរបស់វាមិនអោយទៅបុគ្គលដែលជាអះលីសកាត់ពិត្រាស់ដល់ពិតប្រកបដែលជាអ្នកក្រីក្រហ្នឹង អញ្ចឹងហើយបានជាគាត់អត់សូវចង់អត់សូវសុបាយចិត្តទេតែបើសិនជាមើលទៅអ្នកក្រីក្រពិតប្រាកដគឺទទួលបានអង្គដែលជាស្បៀងអាហារប្រចាំថ្ងៃរបស់គាត់គឺគាត់សុបាយចិត្តណាស់អ្នកដែលក្រីក្រអញ្ចឹងហើយបានជានប៊ីសល្លោះអាឡៃសាឡាំតែតែផ្ដាំទៅមិនអុកនូហុំអានិតវ៉ាហ្វហាដាលយ៉ូមជួយឲ្យពួកគេមានឆ្អែតកុំឲ្យដាក់សំគេនៅថ្ងៃរយ៉ាហ្នឹងអញ្ចឹងឲ្យទៅអ្នកក្រណាហើយយើងឃើញហើយការទទួលអំណោយហ្នឹងសុខចិត្ត ចូលហាលក្តៅកាត់ពីនេះទៅនោះដើម្បីបានអង្គបានជាស្បៀងអញ្ចឹងមានន័យថាគាត់សប្បាយចិត្តយ៉ាហើយក៏មានន័យថាអ្វីដែលយើងគិតថាឲ្យជាលុយមានប្រយោជន៍ច្រើនជាងអង្គនឹងគឺមិនត្រឹមត្រូវទាំងស្រុងនោះទេណាដូចយើងបានបកស្រាយបាញ់មិនអញ្ចឹងតាមពិតអង្គវាត្រឹមត្រូវជាងចំណុចមួយទៀតដែលយើងគួរគិតថាបើសិនជាយើងចេញសកាត់ពិត្រាស់ជាអាហារជាអង្គនេះគឺគ្មានអ៊ុលម៉ាណាម្នាក់ ដែលនិយាយថាអត់សះនោះទេណាអត់មានអ្នកណាម្នាក់ថឹងចេញសកាត់ជាអាហារនឹងអត់សះទេតោះឡើយជាលក្ខណៈលុយឬក៏តម្លៃចាំមិនសះអត់មានទេ គឺហាក់ដូចជាទាំងអស់នៃអ្នកដែលចេះដឹងសត្វតែយល់ថា ការចេញសកាត់វិតារបៀបអាហារមួយកន្តាំងត្រឹមត្រូវនេះ វាជារឿងដែលល្អហើយត្រឹមត្រូវទៅតាមហូកុំអ៊ីស្លាមពិតប្រាកដដោយអត់មានអ្នកណាជំទាស់ខុសប្លែកពីចេញសកាត់ជាលុយជាថវិកា ដោយសារអីមានអ៊ុលម៉ាជាច្រើន ដែលថាវាមិនសះជាពិសេស3មន្ហាប់ដែលយើងមិនមិនតតគួរតែដឹងហើយ3មន្ហាប់មន្ហាប់ម៉ាលីគីឆាប់អ៊ីហាំបាលីសតែអត់ឲ្យចេញសកាត់ជាជាតម្លៃទេយ៉ាដូច្នេះមានន័យថាល្អប្រសើរបំផុតគឺយើងត្រូវចេញសកាត់វិត្រាស់នេះជាអង្គឬក៏ជាអាហាររបស់យើងដែលយើងបរិភោគប្រចាំថ្ងៃដើម្បីត្រឹមត្រូវទៅនឹង អ្វីដែលបណ្ដាសាហបាត់ធ្វើនៅសម័យរ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមអ្វីដែលរ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមប្រើឲ្យធ្វើដល់ពិតប្រកបកុំឲ្យខុសឆ្គងហើយបើសិនជាខុសគឺយល់ឃើញខុសគ្នាចឹងហើយពីពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថាអ្វីដែលមានពិតនៅក្នុងអ៊ីស្លាមគឺអត់ចេះប្រែប្រួលទេអាហារមួយកន្តាំងនៅតាមមួយកន្តាំងមួយកន្តាំងនៅមួយកន្តាំងរហូតឆ្នាំណាក៏មួយកន្តាំងឆ្នាំណាក៏មួយកន្តាំងតែបើលុយវិញចិត្តដល់ថ្ងៃកកាឆ្នាំនេះចំនួនប៉ុណ្ណេះ ឆ្នាំនោះចំនួនពន្ធដូសដោយសារវាមិនមែនជារបស់អាស័លណាកាលបើមិនមែនជារបស់អាស័លតែងតែផ្លាស់ប្ដូរចឹងឯងហើយបើជារបស់អាស័លគឺនៅនឹងមួយកន្តាំងគឺមួយកន្តាំងអញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាគិតឲ្យបានច្បាស់ចំណុចនេះណាទោះបីជាមានអ៊ូលម៉ាណាជាច្រើនមួយចំនួនណាអ៊ូលម៉ាមួយចំនួនថាអាចចេញសកាត់វិសាជាលុយបានវាងាយស្រួលក៏ប៉ុន្តែបើយើងមើលទៅលើ nas មើលទៅលើ dalil មើលទៅលើរបៀបរបបនៃការចេញសកាត់ដ៏ពិតប្រកបនៅស្មៃរ៉ាស៊ូលឡោះណាហើយនឹងមើលទៅតាមទស្សនៈរបស់បណ្ដាមាធិបគឺសតតែជំរុញឲ្យយើងចេញជាអាហារទាំងអស់ចឹងយើងធ្វើអាណាដែលត្រឹមត្រូវពីព្រោះវាជាអ៊ីបាដតរបស់យើងយើងធ្វើដើម្បីយើងមិនមែនដើម្បីដើម្បីនរណាទេធ្វើដើម្បីខ្លួនយើងណាអញ្ចឹងអាស្រ័យទៅលើ យើងបានដឹងហើយអាស្រ័យទៅលើការជ្រើសរើសរបស់យើងស្ទួរថាតើយើងចង់ឲ្យសកាត់វិត្រារបស់យើងត្រឹមត្រូវសម្ पूर्ण ណាល្អត្រឹមត្រូវឬក៏មិនចង់អានេះលើយើងការជ្រើសរើសរបស់យើងអ៊ីនសាអល់ឡោះសង្ឃឹមថាបងប្អូននឹងបានយល់ហើយជាយាមទោះបីជាលំបាកបន្តិចបន្តួច តែវាអត់ពិបាកដល់ថ្នាក់ដែលយើងធ្វើមិនកើតនោះទេណាសកាត់វិត្រាដែលជាអង្គឬក៏ជាអាហារហ្នឹងឃើញថាវាមិនលំបាកដល់ថ្នាក់ដែលយើងធ្វើមិនកើតនោះទេលើកឡើងតែយើងចង់ស្រួលពេកណា យ៉ាចឹងទេសង្ឃឹមថាយើងនឹងជ្រើសរើសយកអង្គរនិងអាហារជាការចេញសកាត់ពីត្រាស់របស់យើងទាំងអស់គ្នាដើម្បីឲ្យសមស្របទៅនឹងគុំអ៊ីស្លាមសមស្របទៅនឹងសុនណះនប៊ីសល្លោះអាឡៃហ៊ីវសាឡាមពិតប្រាកដអ៊ីនសាអល់ឡោះសូមទូអាប់អល់ឡោះស្មតាឡាទទួលយកនៅអាម៉ាលអ៊ីបារ៉ាតរបស់យើងការបួសរបស់យើងការព្រាងរបស់យើងហើយនឹងអំពើល្អអាម៉ាល់សាឡេះរបស់យើងនៅក្នុងខែរ៉ម៉ាឌនក៏ដូចជាខែទូទៅផ្សេងទៀតទាំងអស់សូមឲ្យអល់ឡោះតាឡាទទួលយកនៅអាម៉ាលអ៊ីបារ៉ាតយើងទាំងអស់គ្នាអាមីនយ៉ារ៉ាប់អាឡាមីន Wabillahi taufiq wal hidayah. Wassalamualaikum warahmatullahi wabarakatuh.